កូនខ្មែររូបណាឈ្នះប៊ូខាវនារីម្នាក់យកធ្វើប្តីភ្លាមមានអីស្រាប់តែវងណ້ອຍតប់ចិត្តមិនជាប់ក៏តបបែបនេះវិញប្រិមិត្តបានជ្រាបរួចមកហើយថាកាលពីថ្ងៃទី1កុម្ភៈឆ្នាំ2023កន្លងទៅនេះកីឡាករប៊ូខាវបានចូលរួម នៅក្នុងពិធីសម្ពោធរឿងហើយក៏បានផ្ដល់បទសម្ភាសទៅកាន់អ្នកកសែតដោយបង្ហាញអារម្មណ៍របស់ខ្លួនគណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនិងដាក់វិញ្ញាសាគុណខ្មែរក្នុងការប្រកួតនោះ។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 ការនិយាយបែបនេះធ្វើឲ្យអង្គញាស្រីចន្ទថនប្រតិកម្មហើយចែករំលែកវីដេអូខាងលើក៏បានសរសេររៀបរាប់ថាបើសិន មានកីឡាករខ្មែរណាវ័យឈ្នះប៊ូខាវលោកនឹងឧបត្ថម្ភផ្ទះវិឡាតម្លៃ270000ដុល្លារឡានហើយនឹងប្រាក់មួយចំនួន បន្ថែមពីលើនេះទៀតអ្វីដែលកាន់តែចាប់អារម្មណ៍នោះនៅថ្ងៃទី3កុម្ភៈ2023នារីម្នាក់ប្រើគណនី Facebook មានឈ្មោះថាយ៉ាយ៉ាដែលបានប្រកាស បើនរណាអ្វីឈ្នះប៊ូខាខ្ញុំនឹងយកធ្វើប្តីនិងមិនយកបណ្ណាការសូម្បីតែមួយរៀលព្រមទាំងគោរពស្រឡាញ់ព្រមមើលថែរក្សាអស់មួយជីវិតក្រៅពីនារីរូបនោះក៏មាននារីមួយចំនួនទៀតប្រកាសប្រកល់ខ្លួនឲ្យផងដែរឲ្យតែឈ្នះនោះក្រោយទទួលបានដំណឹងនេះស្រាប់តែកីឡាករវងណ້ອຍបានបង្ហោះវីដេអូមួយនៅថ្ងៃទី4កុម្ភៈនេះអមដោយ caption ថា ចង់ទៅវេជាមួយប៊ូខាវដែរ តែខ្លាចប្រពន្ធកូនវេទនាព្រោះមានស្រីយ៉ាប់យ៉ាប់ចង់តោងកលិបយកល្បីប្រកល់ខ្លួនដើម្បីប្រយោជន៍ច្រើនពេកឈ្នះទៅបានផ្ទះឡាន បានលុយប្រចាំ ឆ្នាំឈ្នះទៅ បានខ្លួនព្រោះដឹងថាមិនងាយឬមិនអាចទៅរួចគ្រាន់តែជាការតោងកលិបយកល្បីតែប៉ុណ្ណោះបើសិនជាចង់ជួយពិតប្រកបគួរតែសំណូមពរឲ្យកីឡាករដែលមានសមត្ថភាពចូលហាត់ហើយចិញ្ចឹមពួកគាត់